Rồi cho ông ơi ខ្លាំងមកគេអត់ទេបងខ្ញុំអត់សូវស្រួលខ្លួនពួកបាយហូបតិចតិចតិចទៅតែចាំខ្ញុំជួយកដោទៅអើយដាក់តិចតួចទៅនេះគ្រាន់ជាការបំបត្តិការស្លេចទឹកតាផឹកអាស្រានេះគឺដូចតែទឹកចឹងហ្នឹងដាក់តិចតិចទៅតិចទៀតទៅចឹងតិចទៀតទៅចឹង និយាយថាបងសរសើរប្រសក់ឯងណាតែបានប្រពន្ធស្អាតហើយតែប្រសក់ឯងចេះដាំស្លទៀតបើរឿងដាំស្លស្លុកនឹងវិញបងវិញអត់អួតទេគឺសេរ៉ូហ្មងចឹងមិនបងថាសើប្រសក់ឯងណាពួកបងឯងសើខ្ញុំពេកដឹងហើយបង Trời mẹ ừ. Này cả cha Hôm đó hôm ngày mình có ngắm chè xé nên nắng sắc Ôi anh ơi anh Đập nhóm sân Nhóm mẹ nó thật chè nè Nhóm ờ uh... Bánh lên đó xe Thôi nhóm plơ mẹ Mà tha trong phật á Tên vô tụi phật nơi tia tư Trong phật cả phật tư Trong ngôi cả ngôi tư xẻ cả chất Ham đây khai cả ngôi ở phật mũi À chai na tiệt. ឡាដូចមិនចឹងទេអីខ្ញុំថាយប្តីខ្ញុំតាបាយចេះលោកមាត់អីលោកម៉ែតែមិញលឺដូចផាឡាថាយបងខ្ញុំថាឲ្យពួកអាឆាងណាឲ្យប្រពន្ធប្តីខ្ញុំផឹកទេបើបងឯងមានខ្លួនណាតើបានទេឯងតើបានទេទៅទៀតទៅទៀតពួកបងខ្ញុំទៅសិនទេបងតាមជួបគ្នាឯងក្រោយបងសុំតបងណាចង់ផឹកទៅទៀតទៅឆ្លាតតែមាត់ខ្វះគេអុយ យន្តជីវិតរឿង ស្លន់ស្លោចង្ការ